អូនណាកុំប្រច័នពេកនោះឡងអូនណាកុំប្រច័នពេកនោះឡងដល់បងកាន់សិលបងជប់ខិលហើយអូនដល់បងកាន់សិលបងជប់ខិលហើយអូនព្រមជាត្រូវការបងពេកណាអូន ព្រមជាតិត្រូវការបងពេកណាអូនគ្រាន់តែសំបាយបងមិនយកជុំទេគ្រាន់តែសំបាយបងមិនយកជុំទេស្រីណាដែលអូនឃើញធ្វើគុកជេមេមកចង់លូកឡានសរលេ ុំមាត់គេលើទិញមានរឿងណាពើ ហើយកុំប្រច័នពេកនោះល្អអូនហើយកុំប្រច័នពេកនោះល្អដល់បងកាន់សិលបងជប់ខលហើយអូនដល់បងកាន់សិលបងជប់ខលហើយអូនព្រមជាត្រូវការបងពេកណាអូន ព្រមជាត្រូវការបងពេកណាអូនគ្រាន់តែសំបាយបងមិនយកជុំទេគ្រាន់តែសំបាយបងមិនយកជុំទេ្រីណាដែលអូនឃើញទៅគប់ជេមេមកចង់លោកឡានទៅរលេ គេឬទិញមានរឿងណាពើ